នៅពេលដែលប្របាក់ចិត្តរឿងកូននិយាយមិនស្ដាប់នៅពេលដែលប្របាក់ចិត្តមានរឿងអីផ្សេងផ្សេងទៀតតាញោមយកយកធោះអីដើម្បីមកកំចាត់បានមិនអាចយកអីមកកំចាត់បានក្រៅពីត្រឹមតែជាការកំណត់ដឹងតែប៉ុណ្ណោះសតិបញ្ញាកំណត់ដឹងថានេះគឺជាទុក្ខសច្ចៈត្រឹមតែ3 4ថ្ងៃញាតញោមស្រាលខ្លួនលែងពិបាកចិត្តប្រមាណហ្នឹង ហើយបើនៅតាំងតាំងតែងតាំងតែគិតឲ្យអត់កំចេះកំណត់ដឹងអញ្ចឹងទេអត់ទេទៅមុខរួចទេញាតិញោមនៅតែឈឺចិត្តនឹងមិនដឹងជាប្រមាណឆ្នាំទេហើយបើញោមយកធន់នឹងមកកំណត់ដឹងកំណត់ដឹងថាម៉េចទុកកសច្ចៈប្រះចាកសัตว์បកុលទូខ្លួនឃើញទេញាតិញោមណែព្រះអង្គសម្ដែងអញ្ចឹងថាមិនមែនសัตว์បកុលទូខ្លួនណាជាទុកកសច្ចៈតាជាសច្ចៈធម៌ គឺមានសតិតែបញ្ញាប៉ុណ្ណោះញាតិញោមបាច់ទៅធ្វើអីទេនៅទាំងផ្ទះហ្នឹងក៏កំចាត់បងនៅសេចក្តីទុកបានដែរប៉ុណ្ណាបើអញ្ចឹងនឹងនិយាយពីព្រះសិរីបុត្រព្រះអង្គគុំព្រះអង្គលាមកមនុស្សដេញតាមព្រះពុទ្ធបរិស័ទនឹងដង្ហែមកមកឆ្ងាយបន្តិចទៅបានព្រះសិរីបុត្រធម្មនានអ្នកទាំងឡាយចូលអ្នកត្រឡប់ទៅវិញចោះណាឲ្យមនុស្សនឹងត្រឡប់មកវិញណា ពើព្រះអង្គនឹងយាងទៅ តាភិក្ខុ500អង្គនោះទៅនោះបរិណិព្វាននៅបន្ទប់បើនៅបន្ទប់ទៅដល់ហេតុអីបានទៅបរិណិព្វាននៅស្រុកកំណើតព្រះសិរីបុត្រពិចារណាថា អាត្មាអញបានសម្រេចធម៌យូរហើយប្រោះមនុស្សទេវតាជួយឲ្យបានសម្រេចមគ្គផលច្រើនណាស់ប៉ុន្តែអ្នកមានគុណដ៏ឧត្តមឧត្តមរបស់អាត្មាអញនៅជាបឋិជននៅឡើយអាត្មាអញមិនទាន់ជួយឲ្យ បានសម្រេចគុណធម៌ទេអ្នកណាគេញោម គឺព្រះមេត្តាប៉ុណ្ណាណែគេនេះព្រះស្រីបុត្រនឹកឃើញគុណមេត្តាមេត្តាជួយមនុស្សឲ្យបានសម្រេចគុណធម៌មកកោកសម្រេចមគ្គផលប៉ុន្តែត្រង់ម្ដាយខ្លួនឯងមិនទាន់បានជួយញោមបើអញ្ចឹងព្រះសិរីបុត្រថាបើអាត្មាអញបរិនិព្វានទៅទាំងដែលមិនបានជួយម្ដាយពិតជាសាវកភិក្ខុសង្ឃចំនួនក្រោយគេតេះដៀថាអោសិរីបុត្រហើយ ចេះធម៌មកកណើប៉ុន្តែមិនអាចជួយម៉ែបានណាញោមណានេះវាអញ្ចឹងញាតិញោមពេលខ្លះម៉ែឪចេះទូមានអ្នកដតីបានប៉ុន្តែពេលទូមានកូនឯងបានបើឲ្យប្រសងចឹងដែរចេះទូមានពុទ្ធបរិស័ទឲ្យស្ដាប់ពធសំដែងធម៌ប៉ុន្តែដល់ពេលទៅសំដែងធម៌ប្រាប់ម៉ែឪឯងឪអត់ធ្វើតាមគាត់ថាកូនគាត់គាត់មិនស្ដាប់ណាយល់មើល នឹងញោមស្រីថាកូនគាត់កើតដោយសារគាត់ទៅចេះធေါ်អីមកសំដែងគាត់មិនធ្វើតាមបួសប្រមាណឆ្នាំប្រមាណទៅនៅតែផឹកសារាឯងកូនបួសប្រមាណម៉ានទៅគាត់នៅតែដើរហូបអញ្ចឹងញោមបើហ្នឹងហើយប៉ុន្តែភារកិច្ចរបស់កូនទោះបី តែ ជួយគាត់ប្រាប់គាត់បើគាត់មិនធ្វើតាម ជារឿងរបស់គាត់ញោមណានឹងទៅតែប្រាប់ទៅតែសំដែងតែប៉ុណ្ណោះហើយបើគាត់មិនធ្វើតាមទេអានឹងទៅលើកម្មរបស់គាត់ចោះញាតិញោមណា ប៉ុន្តែអ្វីដែលយើងបានធ្វើគឺយើងបានសម្ដែងហើយយើងបានប្រាប់ហើយយើងបានណែនាំគាត់ហើយគាត់មិនធ្វើតាមគឺជាកិច្ចរបស់គាត់ដូចញាតិញោមអញ្ចឹងចែកទ្រព្យសម្បត្តិឲ្យកូនចៅហើយរៀងរៀងខ្លួនកូនចៅរកទៅស៊ីមាន គឺជាកិច្ចរបស់កូនពេលកូនខ្លះយកទៅលេងលបែងហឺហាចាយប្រទេសផ្ដាស់ក្រមិនមែនជា ភារកិច្ចរបស់ម្ដាយទេឪពុកទេណាញោមណាឪពុកម្ដាយបានបំពេញភារកិច្ចឆើយប៉ុន្តែកូនមិនធ្វើតាមជារឿងរបស់កូនកន្លែងហ្នឹងដែលព្រះអង្គឲ្យបំពេញទូនាទីជាអបេខាចិត្តណាញាតិញោមមេត្តាករុណាមុទិតាមេត្តាគេនេះអាណិតស្រឡាញ់កូនករុណាហ្នឹងណាបើណកមុទិតាបង្អោនទួនភ្លួនទៅ ប៉ុន្តែនៅពេលដែលទូមានកូនគ្រប់វិធីអបាយកលកូនមិនធ្វើតាមទេអត់មានត្រូវពិបាកចិត្តទេ មានចិត្តអីគេអពេខាញាតិញោមជាងគិតថាអាត្មាអញបានបំពេញហើយបានប្រាប់ហើយបានណែនាំប៉ុន្តែកូនមិនធ្វើតាមជារឿងរបស់កូនមែនទេនឹងដូចលោកសង្ឃអញ្ចឹងទូទៅសំដែងធម៌ប្រាប់ញោមប្រុសញោមស្រីឲ្យបើគាត់នៅតែហូបសារ៉ាទៀតកុំប្រមាថចិត្តអានឹងរបស់គាត់ទេប៉ុន្តែយើង បានធ្វើហើយអញ្ចឹងញោមណាបើយើងយើងបានធ្វើហើយបើ ដោយព្រះសរិបុត្រចឹងលោកគិតថាអាត្មាអញត្រូវតែទៅប្រោះម៉ែញោមស្រីមានអីញាតិញោមទៅប្រោះបានមែនព្រោះនាងហ្នឹងមកឆាតិដ្ឋិញាតិញោមកាន់សាសនាព្រំមាញ់ជឿទៅលើព្រះព្រំមកបើប៉ុន្តែទីបំផុតវែងឆ្ងាយណាស់រឿងហ្នឹងប៉ុន្តែអាត្មាសម្ដែងសង្ខេបថាទីបំផុត មកស្ដាប់ពធព្រះសរិបុត្រព្រះសរិបុត្រសម្ដែងទៅបានសម្រេចជាសោតាបណ្ឌបុគ្គលប៉ុណ្ណា 7ហ្នឹងគេឲ្យប្រោះញោមស្រីរហូត រួចបាន ជាព្រះរិយបុគ្គលព្រះសរិយបុត្រក៏បរិណិពានភ្លាមចិត្តភ្លឺញាតិញោមបរិណិពានទៅមនុស្សមនាយំសោកបោកខ្លួនកន្ទុកកន្ទិញស្ដាយព្រះសរិយបុត្រញាតិញោមបើហើយពុទ្ធបរិស័ទបានរៀបចំពិធីបូជាសព7យប់7ថ្ងៃក្នុងនោះមាននាងសាំងសេវតីញាតិញោមបើជ្រះថ្លាញោ ខាងម្ដាយក្មេកគាត់ថា មនាកូនស្រីអ្នកកំទៅអីអ្នកបើបើពុះមានមានដូចថាបើពុះចិត្តគ្រប់ខែហើយកូនស្រីកូនភាសាម្ដាយក្មេកគាត់ឲ្យទៅទេមនុស្សទៅច្រើនណាស់ទៅចូលរួមបុណ្យពិធីបូជាសពព្រះសិរីបុត្រដល់ពេលអញ្ចឹងស្ត្រីនឹងជ្រះថ្លាខ្លាំងពេកញាតិញោម ឪពុកក្មេងម្ដាយក្មេងប្តីខ្វាត់ម្ដងទៅនៅទៅពីរដងនៅបីដងដូចថាចិត្តនឹងវាជ្រះថ្លាខ្លាំងពេកហ្នឹងអាត្មាអញទៅហើយទោះបីយ៉ាងណាយ៉ាងណាត្រូវតែទៅអញ្ចឹងញាតិញោមដូចញោមអញ្ចឹងចាស់ហើយនេះទៅថ្វាយអង្គមស្រុកឥណ្ឌីស្រុកព្រះកូនគាត់មិនឲ្យទៅទេញោមខ្លះថាអញទៅតែបានទៅផងហើយទោះបីស្លាប់នៅក្នុងក៏ទៅដែរមែនទេញោមតាំងចិត្តអញ្ចឹងបើតាំងចិត្តអញ្ចឹងហើយដល់ពេលទៅទៅមកវិញទៅបានដល់ផ្ទះវិញទៅដល់ពេលខ្លះ ទៅទៅស្លាប់នៅនោះក៏មានដែរញោមដោយដឹកគុណមួយអង្គបញ្ជូន90ឆ្នាំជាងហើយទៅទៅឡើងភ្នំសរីបាតកូនចៅខាត់នៅខាត់ថាពុកកំឡើងឲ្យលោកណាកូនស្រីទៅជាមួយគាត់មិនឲ្យឡើងលោកថាឡើងទេទោះបីស្លាប់ក៏ឡើងដែរកូនគាត់មិនស្ដាប់លោកផ្សេងផ្សេងទៀតនាំទៅគាត់ក៏មិនស្ដាប់ដែរដល់ពេលទៅដល់លើញញោមវាតិចពេកនោះឲ្យចាស់នោះមានអីកៀងបេះដូង បើដល់កៀងបេះដូងឈឺទៅញ័រសែងពីលើមកទៅពេទ្យគេថាវាហុសពេល គេនេះលោកតាំងចិត្តឲ្យគេខាត់មកឲ្យឡើងហើយលោកថាធ្វើម៉េចលោកចង់ឡើងហើយស្លាប់ក៏ស្លាប់ទៅបើអញ្ចឹងហ៎ប៉ុណ្ណាអត់និយាយពីព្រះសិរីបុត្រហើយនាងសាងសេវតីនឹងពុះធំហើយម្ដាយក្មេងឪពុកក្មេងគាត់ថាកុំឲ្យមកចូលមកប៉ុនអីនាងចិត្តគ្រប់ខែហើយនាងជ្រះថ្លាពេកយកដុំមាសណាញាតិញោមយកដុំមាសហ្នឹងមកចូលប៉ុន